វ៉ាវស៊ីអារម្មណ៍ខ្លាំងមែនតែនបងប្អូនស៊ីអារម្មណ៍ខ្លាំងមែនតែនបងប្អូនមើលឈុតនេះហើយមានអារម្មណ៍យ៉ាងណាដែរបាទបងប្អូននេះគឺជាសកម្មភាព នៅក្នុងឈុតឆាកខ្លីៗនៅក្នុងបាទរឿងមួយដែលមានចំណងជើង ថាស្នេហាល្ងងល្ងងនៅដែលទៅតែនឹងបញ្ចេញនៅឈុតខ្លីៗនៅលើបណ្ដាញសង្គមនេះទេហើយនេះគឺជាកញ្ញាហ្វាហ្វា អតីតសង្សារនិជើបងប្អូនដែលគាត់បានចូលរួមសម្ដែងនៅក្នុងរឿងមួយនេះផងដែរហើយគាត់គឺជាតារាស្រីដែលបានបានសម្ដែងនៅក្នុងឈុតមួយនេះដែលធ្វើឲ្យអ្នកគ្រប់គ្រងបាទជាពិសេសអ្នកគ្រប់គ្រងប្រុសប្រុសរបស់យើងនៅពេលដែលបានទស្សនានៅឈុតត្រង់កន្លែងនេះមានអារម្មណ៍ថាបាទក្តៅខ្លួនពុះកញ្ជ្រោលនៅមិនស្ងៀមមួយជាដើមដោយត្រង់នេះផងដែរបងប្អូនយើងឃើញថាឈុតដែលតួស្រីរបស់យើងបាទគឺកញ្ញាប៉ះប៉ាដែលគាត់កំពុងតែ ផ្លាស់សម្លៀកបំពាក់នោះស្រាប់តែមានតួប្រុសចូលមកក្នុងបន្ទប់របស់នាង ហើយក៏បាន បាទចំពុបជើងដួលបងប្អូនក៏ដួលទៅលើក្រែលើពូកហើយក៏បង្កើតទៅជាភ្លើងស្នេហ៍យ៉ាងរោរៀលបាទដោយភ្លើងបាទកំពុងតែដុតពុះកញ្ជ្រោលអ្នកទាំងពីរឲ្យបង្កាត់ភ្លើងស្នេហ៍ក្រោយមកបាទតួស្រីក៏បាននិយាយថាមិនទាន់សំរុំមិនទាន់ត្រៀមខ្លួននៅជាដើមនោះដែលជាហេតុធ្វើឲ្យតួប្រុសរបស់យើងបាទក៏គាត់ មានអារម្មណ៍ថាមិនសមដែរគាត់ក៏ចង់ចាក់ចេញក៏ប៉ុន្តែនៅពេលដែលគាត់ចាក់ចេញស្រាប់តែតួស្រីបាននិយាយបាននៅក្នុងចិត្តថាបើសិនជាឲ្យចាក់ចេញអីទៀតគ្មានឱកាសអីបែបនឹងទៀតទេគាត់មិនបណ្ដោយអីគាត់ក៏បានបាទហក់ទៅអោបទូប្រុសពីក្រោយហើយក៏បានបង្កាត់ភ្លើងស្នេហ៍នៅទីនោះយ៉ាងរោរីលតែម្ដងបងប្អូនហើយនៅត្រង់ឈុតនេះផងដែរបងប្អូនក៏ត្រូវបានអ្នកគ្រប់គ្រងបាទអ្នកគ្រប់គ្រងជាពិសេសប្រុសប្រុសគាត់បាននិយាយថាមើលឈុតនេះហើយគឺគាត់ក្តៅខ្លួននៅមិនស្ងៀមមួយជាដើម អាចនិយាយបានថាបាទនេះគឺជាប្រភេទសាច់រឿង18បូកដែលគ្មានអាយុក្រោម18ឆ្នាំមិនគួរណាមើលទេបងប្អូនហើយយ៉ាងណាមិញបងប្អូនចំពោះសាច់រឿងពេញផងដែរក៏មិនមានការចាក់បញ្ចាំង free នោះទេគឺតរតែ យើងចូលទៅមើលទៅក្នុង app បាទទៅយើងអាចទស្សនារឿងពេញបានហើយការទស្សនាវិញនោះមិនមែន free នោះទេគឺអស់លុយទៀតផង អាចនិយាយបានថានេះគឺជាបាទយុទ្ធសាស្ត្រទីផ្សារមួយសម្រាប់ បាទការចាក់បញ្ចាំងរឿងប្រភេទនេះដើម្បីឲ្យបងប្អូនយើង បាទគាត់ចូលចិត្តមើលនៅពេលដែលបានមើលទៅទើបពួកគាត់អាចរកចំណូលបាន ពីសាច់រឿងប្រភេទនេះហើយយ៉ាងណាមិញបាទសាច់រឿងគឺកាន់តែល្អចំណែកថាតួសម្ដែងទាំងពីរនេះវិញឃើញថាបញ្ចូលបាទបញ្ចូលអារម្មណ៍គឺកាន់តែខ្លាំងនៅក្នុងសាច់រឿងនេះធ្វើឲ្យរឿងមួយនេះគឺកាន់តែ បាទទទួលបាននូវការគ្រប់គ្រងខ្លាំងមែនតើដោយសារតែប្រសិនបើជាតួផ្សេងផ្សេងដែលគាត់មិនដាក់អារម្មណ៍ដល់បងប្អូនក៏គាត់មិនអាចសម្ដែងបានដល់ដូចនេះដែរតើតែតួអង្គនោះបាទគាត់បញ្ចូលអារម្មណ៍ខ្លាំងមែនតើបាទទើបអាចសម្ដែងរឿងប្រភេទនេះចេញបានយ៉ាងណាមិញបងប្អូននេះក៏មិនមែនជាលើកទី1ដែរដែលកញ្ញាហ្វាហ្វាគាត់បានសម្ដែងនៅរឿងប្រភេទនេះកន្លងមកក៏យើងធ្លាប់ឃើញហើយដែរថាកញ្ញាហ្វាហ្វាគាត់ក៏បានសម្ដែងរឿងបាទប្រភេទ18បូកនេះជាច្រើនដងផងដែរ យើងឃើញថាតារាសម្ដែងរូបនេះបងប្អូនគឺកញ្ញាហ្វាហ្វាគាត់ចូលចិត្តនឹងការហាត់ប្រាណមែនទែនដើម្បីឲ្យសុខភាពរបស់គាត់កាន់តែរឹងមាំក៏ដូចជារាងកាយរបស់គាត់កាន់តែសិចស៊ីហើយរឿងរបស់គាត់ពីច្រើនគឺតែងតែបង្ហាញនូវភាព សិចស៊ីនេះជាដើមហើយជាក់ស្ដែងបងប្អូនយើងឃើញថាកន្លងមករឿងបែបអប់រំ18បូកបែបនេះយើងតែងតែឃើញ បាទក្រសួងដែលពាក់ព័ន្ធបាទបានកោះហៅក៏ដូចជាអញ្ជើញ តួអង្គសម្ដែងក៏ដូចជាអ្នកដឹកនាំរឿងប្រភេទនេះទៅធ្វើការអប់រំជាដើមយ៉ាងណាមិញបងប្អូនយើងរងចាំមើលទាំងអស់គ្នាថាតើវាសនារបស់បាទតួអង្គសម្ដែងទាំងពីររូបនេះក៏ដូចជាតួអង្គផ្សេងផ្សេងទៀតដែលបានបាទសម្ដែងនូវភាពសិចស៊ីបង្ហាញអំពីបាទរឿងប្រភេទ18បូកក៏ដូចជាអ្នកដឹកនាំនៅសាច់រឿងនេះផងដែរតើគាត់នឹងមានវាសនាដូចជាអ្នកមុនមុនដែរឬទេបងប្អូនយើងមានតែរងចាំមើលទាំងអស់គ្នាទេអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាតាំងពីដើមដល់ចប់យ៉ាងណាមិញបងប្អូនបាទ បន្ទាប់ពីបានមើលឈុតឆាក នៅក្នុងសាច់រឿងនេះផងដែរបងប្អូនមានអារម្មណ៍យ៉ាងណាដែរជួយខមមិនខាងក្រោមអ្នកមួយផងអរគុណច្រើនបាយបាយ